បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមកស្វែងរកម្ចាស់ account ទៀតហើយបាទអញ្ចឹងបើសិនជា Pro បាទបានឃើញនៅ account របស់ខ្លួនឯងអាចតាក់ទងមកខ្ញុំបានតាមរយៈ page ខ្ញុំផ្ទាល់បាទខ្ញុំបញ្ជាក់បន្តិចតាមរយៈ page ព្រោះឥឡូវមានអ្នក fake account ច្រើនហើយអឺមិនបើមូលហេតុខ្ញុំមកស្វែងរកម្ចាស់ account ប៉ុន្មានមួយរយៈមុនគឺខ្ញុំតាក់ទងនៅ account 1800ដុល្លារដែលគេទិញតាំងពី2 3ឆ្នាំមុនណា អញ្ចឹងបងប្អូនខ្ញុំសូមផ្ដាំតែបងប្អូនទាំងអស់គ្នាបើបងប្អូនធ្លាប់ទិញ account ខ្ញុំតាំងពីឆ្នាំ2019 2020 21បងប្អូនមានបញ្ហាតាក់ទងនឹងជាប់ verify ឬក៏ពាក់ព័ន្ធមួយលេខទូរស័ព្ទខ្ញុំអាចតាក់ទងមកខ្ញុំបានបាទបើខ្ញុំអាច recovery ខ្ញុំអាចជួយបងប្អូនបានខ្ញុំជួយ account ខ្លះដែលខ្ញុំត្រូវគិត service គឺខ្ញុំគិត service បាទអញ្ចឹងអឺកាលដែលខ្ញុំលក់ពីមុនមានបងប្អូនមួយចំនួនគាត់អញ្ចេះអានឹងខ្ញុំនិយាយតិចទៅខ្លះគាត់អត់មានលេខទូរស័ព្ទទេគាត់ឲ្យដាក់លេខទូរស័ព្ទខ្ញុំសិន អញ្ចឹងអ្នកអ្នកដែលគាត់ឲ្យដាក់លេខទូរស័ព្ទហ្នឹងគឺខ្ញុំតែងតែ note Gmail ទុកអញ្ចឹងណាហើយដូចជាក់ស្ដែងដូច account នេះគឺគាត់ offline ដូចជាចិត្តចូល2ឆ្នាំហើយបាទនេះហើយ rank my tech នេះខ្ញុំឲ្យប្រិរិទ្ធកូនធីមខ្ញុំគាត់លេងទេបាទឲ្យគាត់លេងដោយសារតែរកចឹងគេថាយើងអត់តមានពេលតនេធ្វើវីដេអូស្វែងរកម្ចាស់បាទអញ្ចឹងឥឡូវបើសិនជាបងប្អូនបានឃើញអាចតាក់ទងមកខ្ញុំបាន មួយទៀតអ្នកដែលគាត់ពីមុនអ្នកខ្លះគាត់ធ្លាប់តែញ account កន្លែងខ្ញុំគឺគាត់យកតែមូលធូនតលេងទេគាត់ថាគាត់ផ្ញើ Gmail ទុកនឹងខ្ញុំអញ្ចឹងសូមបងប្អូនតាក់ទងមកខ្ញុំដើម្បីខ្ញុំធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទជូនបងប្អូនទាំងអស់គ្នាបាទជៀសវាងអឺកុំឲ្យពិបាកដល់ខ្ញុំព្រោះ Gmail របស់ខ្ញុំដាក់លេខកើតហើយឥឡូវហ្នឹងដាក់ដាក់ទៅ Gmail ដាក់ទៅលេខទូរស័ព្ទរបស់ខ្ញុំហ្នឹងដាក់ទៅ Gmail មួយណាក៏អត់កើតដែរដោយសារវា full យើងដាក់ Gmail លេខគេច្រើនពេកលេខយើងតែមួយអញ្ចឹងណាបាទ អញ្ចឹងសម្រាប់អ្នកដែលគាត់ទិញ account ពីមុនមុនមានបញ្ហាអីក៏ដោយចឹងយើងថាបាត់ account ឬក៏មិនមកអីហ្នឹងអាចតាក់ទងមកខ្ញុំបានខ្ញុំអាច research ខ្ញុំអាចជួយរកឲ្យបានឬក៏អាច recovery បានតាមតែអ្វីដែលខ្ញុំអាចធ្វើឲ្យបងប្អូនបានហើយដូចដូច brother នៅខាងកូរ៉េ2នាក់នៅខាងជប៉ុនដូចជាម្នាក់ពីរនាក់ដែរដែលដាក់លេខរបស់ខ្ញុំអ្នកខ្លះគាត់យកតែមុនធូនតលេងទេអញ្ចឹងបើបានឃើញវីដេអូនេះសូមតាក់ទងមកខ្ញុំបាទដើម្បីធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទ0 ជៀសវាងកុំឲ្យវាពិបាកដល់ខ្ញុំហើយណាមួយខ្ញុំវាអត់ត្រូវការយកទូរស័ព្ទហ្នឹងដាក់ Gmail ផ្សេងវាអត់កើតវា full អញ្ចឹងណាបាទហើយដូចខ្ញុំថាអញ្ចឹងហើយអ្នកខ្លះគឺគាត់ទុកចោលតែម្ដងឥឡូវហ្នឹងគឺខ្ញុំតេស្តមើល account ប្រហែលជា3 account បាទខ្ញុំតេស្តមើល account 3 account ហ្នឹងគឺ offline ដល់តែ2ឆ្នាំ2ឆ្នាំជាងបាទខ្លះដល់3ឆ្នាំលេខសិនអញ្ចឹងណាចាំបានថាដូច ដូចមានអារម្មណ៍ថា Gmail ហ្នឹង account គាត់គាត់ទុកចោលហ្មងនិយាយខ្លីគាត់ទុកចោលជាក់ស្ដែង account នេះចូលចូលខ្ទង់ជិត2ឆ្នាំ2ឆ្នាំនេះ account នេះព្រោះខ្ញុំបើកដំបូងដូចជា5 600ថ្ងៃដែលគេ offline account នេះបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំប្រកាសរកម្ចាស់ account ដែលមានលេខ ID ហ្នឹងបាទនេះ47 97 26 13អឺលេខ server ហ្នឹងគឺ3212ហើយ account នេះគឺ account series មុននេះបងប្អូនបាទវាអត់មាន skin អីស្អាតទេបាទ ប៉ុន្តែឲ្យតែខ្ញុំឲ្យតែខ្ញុំស្រាវជ្រាវរកឃើញ ហើយឃើញថា account នឹង offline គឺខ្ញុំនឹងប្រកាសជូនបងប្អូនតែម្ដងដើម្បីឲ្យគាត់មកយក account គាត់វិញហើយយើងរៀបចំដូរ recovery ដូរអីដាក់ទៅលេខគាត់របស់គាត់ផ្ទាល់ព្រោះថាដល់ពេលយូរយូរទៅលេខទូរស័ព្ទខ្ញុំគឺដាក់លេងកើតបាទហើយវឹកពីមុន តាំងពីវឹក rule of survival ទៀតមានអ្នកផ្ញើបាទផ្ញើដាក់លេខខ្ញុំហ្នឹងដល់ពេលអញ្ចឹងយើងឥឡូវ rule of survival បិទបាត់ទៅហើយអាហ្នឹងយើងមិនបាច់និយាយទេ ឥឡូវនៅ Mobile Legend បាទអញ្ចឹងសង្ឃឹមថាបងប្អូនជួយ share វីដេអូនេះដើម្បីឲ្យបានដល់ទៅម្ចាស់គាត់ហើយម្ចាស់គាត់តាក់ទងតាម page របស់ខ្ញុំមកបងប្អូនមានធ្លាប់ទិញលក់កន្លែងខ្ញុំគាត់ប្រកាសជាមានឆាតជាមួយខ្ញុំមកអញ្ចឹងអាចតាក់ទងតាមនឹងមកបើឃើញថាជាម្ចាស់ពិតប្រកបគឺខ្ញុំផ្ដល់ជូនមិនមែនចេះតែឲ្យឲ្យទេមែនថាឲ្យតែឃើញខ្ញុំផុសដល់របស់ខ្ញុំរបស់ខ្ញុំដូចដោយសារមុនអីលេខសក់អ្នកតាក់តងមក10អ្នកជាងអញ្ចឹងខ្ញុំចង់បញ្ជាក់ថាបើសិនជាមិនមែនរបស់យើងកុំចង់បានអីបាទ ម្ចាស់ពិតចាំតាក់តងមកបើមិនមែនម្ចាស់ពិតកុំអីបាបប៉ុនមានពិតទេណាបងប្អូនបាទចិត្តគេចិត្តជើងទេបាទអញ្ចឹងបានខ្ញុំស្វែងរកម្ចាស់ហ្នឹងដោយសារតែឃើញថា Gmail ដែលខ្ញុំធ្លាប់នេះពីមុនហ្នឹងធ្លាប់ដាក់លេខទូរស័ព្ទដែលគាត់ថាឲ្យដាក់សិនអីសិនហ្នឹងណាបាទវានៅជាប់រហូតអញ្ចឹងខ្ញុំណូតទុកមកចលាសទុកហើយអញ្ចឹងគឺខ្ញុំហៅមើលនៅឃើញថាបើគាត់រកមកឃើញគឺយើងនឹងដូរ recovery ដោយជូនគាត់វិញ ចឹងណាហើយ account ណាដែលយើងត្រូវឧទាហរណ៍គាត់បាត់ password បាត់អីដែលពួក account ខ្លះខ្ញុំមើលទៅគាត់ដូរអស់ហើយបាទ account មកចលៀសហ្នឹងវាមាននៅតិចតួចទេអត់ដូចច្រើនប៉ុន្មានទេដោយសារ account ខ្លះគេដូរ recovery គេដូរអីអស់ link ដូរ password អីអស់ហើយអញ្ចឹងណាបាទអញ្ចឹងអរគុណច្រើនសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេហើយអឺសម្រាប់បងប្អូនដែលគាត់ទិញ account ឡាយខ្ញុំដូចខ្ញុំបញ្ជាក់បញ្ជាក់ទៀតបាទ complex បើសិនជាមានបញ្ហា verify បញ្ហាអីអាចតាក់ទងមកខ្ញុំបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ